បាទសម្រាប់យប់មិញនេះអ្វីដែលយើង បាទមានការភ្ញាក់ផ្អើលមែនតែនភ្ញាក់ផ្អើលមែនតែនគឺនៅវេលាម៉ោង4រសៀលម៉ោងនៅក្នុងប្រទេសកម្ពុជារបស់យើងដោយមានការបង្ហោះនៅលើបណ្ដាញសង្គមក៏ជាពិសេសគឺជាការ បង្ហោះនៅលើ website បាទផ្លូវការរបស់ Chelsea ផ្ទាល់តែម្ដងជាមួយនឹងការចែកផ្លូវគ្នារវាង Chelsea ជាមួយនឹងលោក Thomas Tuchel បាទ កាលពីយប់មិញបើសិនជាយើងក៏លេខទៅមើលទម្រង់លេងរបស់ Chelsea ជាមួយនឹង Dinamo Zagreb យើងអាចនិយាយបានថា Chelsea គឺជាអ្នកគ្រប់គ្រងនៅលើទីលានប៉ុន្តែអ្វីដែលយើងបានសង្កេតមើលឃើញសម្រាប់ Chelsea ហាក់បីដូចជាមិនមានភាពចុះសម្រុងគ្នាក៏ដូចជាការប្រកួតនៅលើទីលាន ហាក់បីដូចជាមិនរួមជាធ្លុងមួយនោះទេគាត់នៅតែព្យាយាមលេងបានខ្លី បាទលេងបាល់ខ្លីការគ្រប់គ្រងបាល់ការបញ្ជូនបាល់របស់គាត់គឺនៅមានប្រសិទ្ធភាពអាចនិយាយបានថា8នៅលើ10 ប៉ុន្តែអ្វីដែលគេបានសង្កេតមើលឃើញទៅគាត់ បាទអារម្មណ៍ក៏ដូចជា បាទគេហៅថាបើសិនជាយើងនិយាយអំពីកីឡាករលើទីលានណាបាទអារម្មណ៍របស់កីឡាករហាក់បីដូចជាមិនផ្ដោតជាមួយនឹងការប្រកួតទាំងមូលទេបន្ទាប់ពីចប់ការប្រកួតលោកទូឆែលបានលើកឡើងថាសម្រាប់ការប្រកួតនេះ គឺជាកំហុសរបស់គាត់ ជាពិសេសគឺការលេងនៅលើទីលានរបស់កីឡាករតែម្ដងលោកទូសែលបន្ថែមថាកីឡាករគាត់នៅក្នុងទីលាន គឺអត់មានមហិច្ឆតានៅក្នុងការឈ្នះកីឡាកររបស់គាត់ នៅលើទីលានគឺมันបានបញ្ចេញនៅបាទសមត្ថភាពរបស់គាត់100%កីឡាកររបស់គាត់នៅលើទីលានมันបានបង្ហាញនៅភាពល្អរបស់គាត់ទាំងអស់នោះទេបាទបន្ទាប់ពីការសន្និសិទកសែត នៅយុគមិញនេះ បាទបើសិនយើងនិយាយយុគមិញគឺអាចនិយាយបានថាអឺម៉ោង9បាទឬក៏ម៉ោង10យប់នៅក្នុងប្រទេសបាទនៅក្នុងតំបន់អឺរ៉ុបហើយ បាទយ៉ាងណាមិញចំណាយរយៈពេលតែប្រហែលម៉ោងក្រោយមកល្ងាចមិញនេះ បាទវេលាម៉ោង4រសៀលឃើញថាសម្រាប់បាទគេហាក់ទំព័រផ្លូវការរបស់ Chelsea បានបង្ហោះចាកបាទចែកផ្លូវគ្នា ជាមួយជាមួយនឹងលោក Tuchel បាទបាទសួស្ដីទៅកាន់បងក្លាខ្ញុំចាន់លីបាទសួស្ដីបាទអញ្ចឹងអ្វីដែលលោក Tuchel បានបង្ហាញនៅលើសន្និសីទកសែតមុននឹងការមុនបាទបន្ទាប់ពីការបញ្ចប់ការប្រកួត រវាង Chelsea និង Dinamo Zagreb គាត់បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ថាកូនក្រុមរបស់គាត់មិនទាន់អាចបង្ហាញនៅលទ្ធភាពសមត្ថភាពល្អគ្រប់គ្រាន់នោះទេហើយយ៉ាងណាមិញគាត់នឹងព្យាយាមរកផ្លូវដើម្បីដោះស្រាយនៅបញ្ហានេះប៉ុន្តែអ្វីដែលគាត់ព្យាយាមរកដំណោះស្រាយនោះគឺមិនទាន់បានដោះស្រាយនៅឡើយទេក្លឹបបានបង្ហាញអំពីការមិនចង់ឲ្យគាត់បន្តជាមួយនឹង Chelsea ដោយបានបញ្ចប់ការងាររបស់គាត់ជាមួយនឹង Chelsea នៅវេលាម៉ោង4រសៀលល្ងាចមិញនេះបាទ អញ្ចឹងវាគឺជារឿងមួយដែលយើងពិបាកនៅក្នុងការសន្និដ្ឋានក៏ដូចជាយើងមានការនឿយឆ្ងល់ថាតើហេតុអ្វី ត្រឹមតែ7ប្រកួតតែប៉ុណ្ណោះហេតុអីបានជា Chelsea សម្រេចចិត្តបណ្ដេញលោក Tuchel បញ្ចប់ការងារយើងនិយាយថាបញ្ចប់ការងារលោក Tuchel ចុះបាទយើងក៏និយាយដល់ថ្នាក់ដេញវាអាក្រក់ស្ដាប់បាទបញ្ចប់ការងារលោក Tuchel គាត់បានសាងគុណសម្បត្តិការពី រដូវកាលមុនមួយដោយអាចលើកពាន UEFA Champions League រដូវកាលថ្មីរដូវកាលមុនបើទោះជាមិនបានអ្វីធំដុំតែគាត់បានពំនាំក្រុមស្ថិតនៅក្នុងតំណែង Top 4បើទោះជារដូវកាលថ្មីនេះគាត់មិនអាចដឹកនាំឲ្យមានភាពល្អប្រសើរក៏ Chelsea មិនបានធ្លាក់ទៅបាទលេខណាដែលជ្រៅណាណាដែរបាទហើយលទ្ធភាព ដែលគាត់ចាញ់ក៏មិនច្រើនណាណាដែរបាទសូម្បីតែយប់មិញនេះការចាញ់ទៅលើ Dynamo Zagreb ឋិននៅក្នុងលទ្ធផល1ទល់នឹង0តែប៉ុណ្ណោះបាទសម្រាប់អ្នកគ្រប់គ្រងមានការងើយឆ្ងល់ក៏ដូចជាខ្ញុំក៏មានការងើយឆ្ងល់បាទលោក ទូសែលបានសាងគុណសម្បត្តិដ៏ធំមួយ បន្ទាប់ពីគាត់ដឹកនាំត្រឹមតែពាក់កណ្ដាលរដូវកាលតែប៉ុណ្ណោះ បានពំនាំឲ្យ Chelsea លើកពាន UEFA Champions League ដែលគេមិននឹកស្មានដល់បាទលើកពាន UEFA Champions League ដែលគេមិននឹកស្មានដល់ហេតុអ្វីបានជាគុណសម្បត្តិដ៏ធំល្វឹងល្វើយរបស់គាត់ប៉ុណ្ណេះ បែរទៅជាបញ្ចប់នៅត្រឹម7ប្រកួតចុងក្រោយនៅក្នុងរដូវកាលថ្មីនេះទៅវិញបាទអញ្ចឹងអ្វីដែលប្រិយមិត្តមានការសោកស្ដាយហេតុអីបានជាក្លឹបមិនទុកថារៈវេលា ជូនទៅដល់លោកទូសែលបន្ថែមទៀតព្រោះពេលនេះគឺជាពេលវេលាដ៏ខ្លីណាស់7ប្រកួត បាទទើបតែបានលេងបានមួយខែទេបាទមួយខែទេហេតុអីក៏ទុកវេលាឲ្យគាត់តិចបែបនេះបាទ ប៉ុន្តែអ្វីគ្រប់បែបយ៉ាងត្រូវបានបង្ហាញមួយចំនួនខ្លះតាក់ទងអំពីការដឹកនាំរបស់គាត់ក៏ដូចជាអ្វីដែលគាត់មិនអាចសហការគ្នានិយាយរួមទៅគឺគាត់មិនអាចបាទត្រូវគ្នាជាមួយនឹងតកែក្លឹបថ្មី បាទលោកថូតបូលីបាទថេតបូលីថូតបូលីបាទអ្វីដែលយើងបានឃើញបន្ទាប់ពីលោកទូឆែលត្រូវបានបណ្ដេញចេញពីប៉ារីសគឺដោយសារអីប្រិមិត្ត គឺដោយសារតែគាត់មិនត្រូវគ្នាជាមួយនឹងលោកអាកាឡៃហ្វីបាទប្រធាន PSG អញ្ចឹងឥឡូវនេះរឿងរ៉ាវនេះកើតដដែលម្ដងទៀតបាទរវាងលោកបូលីដែលជាម្ចាស់ក្លឹប Chelsea ជាមួយនឹងលោក Tuchel បាទអញ្ចឹងរឿងរ៉ាវនេះបើយើងនិយាយឲ្យមែនតែនទៅ គឺมันបានតាក់ទងអំពីការប្រកួតទាំង7ប្រកួតរបស់ Chelsea នោះទេបាទវាមិនបានតាក់ទងជាមួយនឹងការប្រកួត ទាំង7ប្រកួតរបស់ Chelsea ចុងក្រោយនេះទេ ជាពិសេសគឺរឿងនេះមិនបានតាក់ទងជាមួយនឹង Chelsea ចាញ់ Dynamo Zagreb យប់មិញនេះឡើយបាទអ្វីដែលតាក់ទងជាមួយនឹងការបណ្ដេញលោក Tuchel នេះគឺបញ្ហាតាក់ទងរវាង លោក Tuchel ផ្ទាល់ជាមួយនឹងម្ចាស់ក្លឹបក៏ដូចជាបាទដៃគូសហការឬក៏និយាយថាម្ចាស់ភាគហ៊ុនរបស់ Chelsea ផងដែរ ក្នុងនោះផងដែរបណ្ដាញសារព័ត៌មានមិនបានបញ្ជាក់ច្បាស់កាលទេថាតើរឿងនោះតាក់ទងជាមួយនឹងបញ្ហាអ្វីគ្រាន់តែគេបានបញ្ជាក់ថាវាគឺជារឿងរវាងលោកទូសែលមិនត្រឹមតែជាមួយនឹងម្ចាស់ក្លឹបនោះទេគឺមានរឿងតាក់ទងជាមួយនឹងកីឡាករផងដែរអ្វីដែលប្រិមិត្តបានឃើញបាទដូចជា Ben Chilwell កីឡាករដូចជា Reece James មួយចំនួនកីឡាករមួយចំនួនទៀតគឺមិនត្រូវបានដាក់បញ្ចូលនៅក្នុង បាទលីសនៅក្នុងការប្រកួតនោះទេបាទអញ្ចឹងរឿងរ៉ាវនេះដូចខ្ញុំជម្រាបជូននៅការប្រិមិត្តអញ្ចឹងថាសម្រាប់លោកទូសែលមិនត្រូវបានបណ្ដេញចេញដោយសារ7ប្រកួតចុងក្រោយនេះទេបើសិនជាយើងនិយាយទៅ7ប្រកួតចុងក្រោយនេះក៏ជាហេតុផលមួយដែរប៉ុន្តែមិនមែនជាហេតុផល ដែលជាហេតុផលធំ នៅក្នុងការបញ្ចប់ទួនាទីរបស់គាត់នោះទេអញ្ចឹងអ្វីដែលខ្ញុំក៏ដូចជា fan ទាំងអស់បាទរបស់ Chelsea អាចនឹងមានការយល់ខុសកន្លែងនេះបន្តិចបាទតែពិតយើងអត់យល់ខុសទេគ្រាន់ថាហេតុផលតែ7ប្រកួតចុងក្រោយវាជាហេតុផលដ៏ស្រាលមួយវាមិនមែនជាហេតុផលដ៏ធំទេដូចជាការដឹកនាំរបស់លោកធីសែលមួយប៉ារីហ្នឹងគាត់ដឹកនាំប៉ារីឈ្នះប៉ុន្តែទោះបីជាឈ្នះមកដល់គ្រាន់តែឈ្នះយប់ហ្នឹងស្អែកឡើងគឺគេដេញចោលបញ្ចប់ការងារអញ្ចឹងគាត់នេះជាលើកទី2របស់គាត់ហើយ ដែលគាត់មានបញ្ហាជាមួយនឹងម្ចាស់ក្លឹបឬក៏ប្រធានក្លឹបបាទ តើរឿងនោះតាក់ទងអំពីអ្វីយោងតាមបណ្ដាញសារព័ត៌មានបានបញ្ជាក់ថាសម្រាប់លោក Tuchel ហើយ ជាមួយនឹងបាទម្ចាស់ក្លឹបបាននិយាយមិនត្រូវគ្នាទេ ជាមួយនឹងរបៀបរបបនៅក្នុងការដឹកនាំថ្មីជាធម្មតាម្ចាស់ក្លឹបថ្មីគេចូលមកគេចាប់ផ្ដើមប្រើទម្រង់ថ្មីគេចាប់ផ្ដើមប្រើរបៀបនៅក្នុងការដឹកនាំថ្មីបាទអញ្ចឹងដឹកនាំថ្មីរបៀបម៉េចយើងឧទាហរណ៍រៀងរាល់ការទិញដូរកីឡាករ លោកទូសែលត្រូវឆ្លងកាត់ជាមួយនឹងម្ចាស់ក្លឹបឬក៏ប្រធានក្លឹបជារៀងរាល់ការដាក់កីឡាករលោកទូសែលត្រូវឆ្លងកាត់ជាមួយប្រធានក្លឹបឬក៏បាទតកែក្លឹបខ្ញុំឧទាហរណ៍ប្រិមត្តឧទាហរណ៍ជារៀងរាល់ការបញ្ចប់កងត្រាកីឡាករឬបន្តកងត្រាកីឡាករលោកទូសែលត្រូវពិភាក្សាជាមួយនឹងម្ចាស់ក្លឹបឬក៏ប្រធានក្លឹបអញ្ចឹងធ្វើឲ្យសម្រាប់គាត់ទាំងពីរនាក់រវាងម្ចាស់ក្លឹបហើយជាមួយនឹងលោកទូសែលគឺមិនដើរនៅលើផ្លូវតែមួយទេ លោកទូសែលគាត់ចង់ដឹកនាំតាមរបៀបរបស់គាត់បាទលោកទូសែលចង់ដឹកនាំតាមរបៀបរបស់គាត់ប៉ុន្តែម្ចាស់ក្លឹបគឺចង់ឲ្យគាត់ដើរតាមរបៀបរបស់ម្ចាស់ក្លឹបបាទនេះគឺជាអ្វីដែលគេលើកឡើងហើយនេះគឺជាអ្វីដែលយើងមើលឃើញដូចគ្នាមិនមែនម្ចាស់ក្លឹបគេដាច់ចិត្តជាមួយនឹងការបណ្ដេញគាត់ត្រឹមតែ7ប្រកួតនោះទេអ្វីដែលយើងមើលឃើញ គឺនៅក្នុងហេតុផលមួយជ្រៅជាងនឹងទៅទៀតបាទ អញ្ចឹងដោយសារតែលោកទូសែលគាត់ចង់ដើរទៅតាមក្បួនខ្នាតរបស់គាត់ ដែលខុសពីអ្វីដែលម្ចាស់ក្លឹបចង់បានដូចជាប្រិយមិត្តខ្លះលើកឡើងថាដោយសារតែម្ចាស់ក្លឹបចង់បានគ្រីស្ទីណូរ៉ូណដូតែលោកទូសែលអត់ចង់បានបាទយ៉ាងណាមិញរដូវកាលថ្មីនេះសម្រាប់ Chelsea បានផ្ដល់ឱកាសជាមួយនឹងថវិកាប្រមាណជា250លានផោនផ្ដល់ទៅកាន់លោកទូសែលក្នុងការដោះដូរកីឡាកររដូវក្តៅនេះ បាទបានលុយហើយដោះដូរកីឡាករសពបែបយ៉ាង តែអ្វីដែលគេមើលឃើញនោះ គឺបញ្ហាផ្ទៃក្នុង គឺរវាង លោកទូសែលហើយជាមួយនឹងម្ចាស់ក្លឹបមិនត្រឹមតែរឿងប្រព័ន្ធនេះទេ បាទតាមបណ្ដាញសារព័ត៌មានបានបន្ថែមទៀតថាសម្រាប់លោកទូសែលនេះគឺមាន បញ្ហាជាមួយនឹងកីឡាករមួយចំនួនធំ ដែលត្រូវបាន គេមើលឃើញថា មិនដាក់ចូលលេងលើទីលាន ពេលខ្លះក៏ដាក់ចូល ពេលខ្លះក៏ដាក់នៅក្នុងតង់ទី2ពេលខ្លះទៀតគឺមិនសូវបាទចង់និយាយថាមិនសូវនិយាយជាមួយ នៅពេលចូលរួមការប្រកួតបាទអញ្ចឹងកតាពីរធំ ទី1គាត់មានបញ្ហាជាមួយនឹងម្ចាស់ក្លឹបដែលមិនដើរទៅផ្លូវជាមួយគ្នា ទី2គាត់ក៏មានបញ្ហាមួយចំនួនតាក់ទងជាមួយនឹងបញ្ហាកីឡាករដែរបាទចំណុចនេះហើយ ដែលយើងមើលឃើញថា ចាប់តាំងពីដើមរដូវកាល រហូតការប្រកួតទី7យប់មិញនេះកីឡាកររបស់ Chelsea ហាក់បីដូចជាមិនមានអារម្មណ៍គ្រប់គ្រាន់នៅក្នុងការប្រកួត យើងមើលទៅលើទឹកមុខការបង្ហាញសមត្ថភាពនៅលើ ទីលានហាក់បីដូចជាមិនអស់ទេបើប្រៀបធៀបពីរដូវកាលមុនខុសគ្នាឆ្ងាយមែនទែនបាទការប្រឹងប្រែងនៅលើទីលាន ការព្យាយាមនៅលើទីលាន សម្រាប់ Chelsea រដូវកាលថ្មីនេះហាក់បីដូចជាខុសគ្នាដាច់ស្រឡះតែម្ដង ការប្រកួតនៅលើទីលានយើងសង្កេតឃើញថាអ្វីដែលកីឡាករបាទអឺព្យាយាមលេងនៅលើទីលាន ហាក់បីដូចជាស្ទើរប្រិមិត្តបើសិនជាយើងនិយាយអស់100%នៃកម្លាំង100%នៃកម្លាំងកាយទាំងកម្លាំងទឹកចិត្តគាត់ប្រើតែ70%នោះទេ បាទគាត់ប្រើតែ70%នោះទេអញ្ចឹងហើយបាទវាគឺជារឿងមួយ ដែលលំបាកដែរបាទសម្រាប់លោកទូឆែលយ៉ាងណាមិញ គាត់ក៏មានផលបញ្ហាមួយ បាត់ទៅហើយក្នុងការបាត់តំបន់ការពាររបស់គាត់គឺ Rodiger ហើយមិនត្រឹមតែប៉ុណ្ណោះទេបាត់ទៅដល់ Christensen ទៅទៀតចំណុចនេះហើយដែលធ្វើឲ្យ Chelsea កាន់តែមានផលលំបាកជាមួយនឹងតំបន់ការពារក៏ដូចជាមានរឿងរ៉ាវជាមួយនឹងកីឡាករហើយជាមួយនឹងលោក Tuchel ផងបូកជាមួយរឿងរ៉ាវរវាងលោក Tuchel ជាមួយនឹងម្ចាស់ក្លឹបមិនចុះសម្រុងគ្នាផងដែលជាហេតុធ្វើឲ្យក្លឹប មិនអាចបន្តការងារលោក Tuchel ជាមួយនឹង Chelsea បានទៀតនោះទេបាទអញ្ចឹងបើសិនជាយើងនិយាយ អំពីហេតុផលនេះប្រិយមិត្តប្រកាសជាដឹងហើយថាមិនមែនជារឿង7ប្រកួត ចុងក្រោយរបស់ Chelsea នោះទេ អ្វីដែលជាចំណោទបញ្ហា គឺផ្ទៃក្នុង រវាងលោក Tuchel និងកីឡាកររវាង លោក Tuchel ជាមួយនឹងម្ចាស់ក្លឹបទៅវិញទេដែលជាហេតុផល នៅក្នុងការបញ្ចប់ទួលនីតិរបស់លោក Tuchel ។ បាទបណ្ដាញសារព័ត៌មាន បានបន្ថែមទៀតថា បើទោះជាយប់មិញនេះលោក Tuchel អាចដឹកនាំឲ្យ Chelsea ឈ្នះទៅលើ Dinamo Zagreb ក៏លោក Tuchel នេះมันអាចបន្តនៅយូរជាមួយនឹង Chelsea បាននោះដែរក៏ព្រោះតែរវាងម្ចាស់ក្លឹបនៅនឹងលោក Tuchel គឺមានចិត្តផ្ទុយគ្នា មានការងារផ្ទុយគ្នាទៅហើយម្ចាស់ក្លឹបចង់ធ្វើបែបនេះ លោក Tuchel ចង់ធ្វើបែបនោះអញ្ចឹងរឿងរ៉ាវនេះ យើងមិនបានដឹងទេថា តើលោកទូសែលចង់បានរបៀបណា ហើយក្លឹបចង់បានរបៀបណាអញ្ចឹងគាត់តែយើងគិតសើសើថារឿងធ្ងន់បំផុតគឺតាក់ទងនឹងកីឡាករនេះឯងការចាយវាក៏បូកជាមួយនឹងកីឡាករបាទអញ្ចឹងលោកទូសែលគាត់ថាឧទាហរណ៍ណាប្រិមត្តឧទាហរណ៍ថាលោកទូសែលគាត់ពីដើមមកគាត់សម្រេចចិត្តខ្លួនគាត់គាត់ចង់ទិញអ្នកណាគាត់ចង់លក់អ្នកណាគឺសម្រេចចិត្តខ្លួនគាត់ប៉ុន្តែដល់ពេលម្ចាស់ក្លឹបថ្មីចូលមកគេថាអត់បានទេ មុននឹងធ្វើអីគឺត្រូវឆ្លងកាត់ក្លឹបដែរបាទដើម្បីឲ្យមានការពិចារណាក៏ដូចជាពំនាំឲ្យក្លឹបនេះគឺកាន់តែរឿងមាំជាងហ្នឹងអញ្ចឹងវាអាចនឹងខុសពីគំនិតរបស់លោកទូសែលអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះជាការឧទាហរណ៍ទេគ្រាន់តែចង់បញ្ជាក់ប្រិមត្តថា រវាងលោកទូសែលហើយនិងម្ចាស់ក្លឹបគឺមិនចោះសំរងគ្នា បាទរឿងបញ្ហា នៅក្នុងការដឹកនាំ Chelsea បាទ